បាទសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំបង្ហាញអំពីការលុបនៅអាល់ប៊ុមរូបថតបាទអញ្ចឹងហើយនឹងការលុបរូបថតចេញពីការ delete នឹងបន្ថែមទៀតបាទអញ្ចឹងយើងមើលទាំងអស់គ្នាអញ្ចឹងយើងចូលនៅក្នុងអាល់ប៊ុមរូបថតហើយបាទអញ្ចឹងយើងមើលកថារូបថតណាមួយដែលយើងចង់លុបចោលបាទអញ្ចឹងខ្ញុំចាំខ្ញុំលុបចោលកូនខ្ញុំលេងពាក់ព័ន្ធទៅនឹងនេះនេះ ញ្ចឹងខ្ញុំចង់លុបប៉ុណ្ណឹងមួយបាទខ្ញុំចង់លុបប៉ុណ្ណឹងមួយអញ្ចឹងខ្ញុំចុចនៅពាក្យថា delete នេះនេះ delete នេះបាទអញ្ចឹងខ្ញុំ delete វា delete វីដេអូហ្នឹងបាទអញ្ចឹងពាក់ព័ន្ធនៅក្នុង album នេះគឺវាបាទវាអត់មានរូបនឹងទៀតទេបាទអញ្ចឹងតើពេលដែលយើងលុបនៅក្នុងនេះហើយវាបាត់ទៅណាបាទអញ្ចឹងបងប្អូនទាំងអស់គ្នាមកមកជ្រើសរើសនេះនេះនេះនេះពាក្យថា album បាទអាឡុំបងប្អូនរុញវាឡើងលើចុះក្រោមមកនេះនេះនេះឃើញទេពាក្យថា delete អញ្ចឹងអាយើង delete មិញវាចូលនៅក្នុងហ្នឹងបាទអញ្ចឹងយើង delete ឲ្យបាត់ពីក្នុងហ្នឹងមួយទៀតបាទអញ្ចឹងបងប្អូនទាំងអស់គ្នារងមើលទាំងអស់គ្នាណាដែលកូនខ្ញុំលេងនេះមិញបាទនេះបាទនេះអញ្ចឹងនៅខាងលើនេះបាទនេះខាងលើនេះអញ្ចឹងយើងលុបចោលអស់មួយឃើញទេអញ្ចឹងយើងពាក្យបើយើងចង់យកមកវិញនេះ recovery recover បាទហើយបើយើងចង់លុបនេះពាក្យថា delete អញ្ចឹងបងប្អូន delete វាមកឃើញទេអញ្ចឹង delete អញ្ចឹង មានន័យថាការ delete ចឹងជាវាស្ថាពរឥឡូវយើងចង់លុបពីនេះទៀតនេះអញ្ចឹង យើង ចង់លិចលុបបានច្រើននេះចុចពាក្យថា select ចង់រូបមួយណារូបនេះរូបនេះរូបនេះនេះនេះបាទអញ្ចឹងយើងអញ្ចឹងទាំងអស់មកអញ្ចឹងបងប្អូនមើលពាក្យថា delete អញ្ចឹងបងប្អូន delete មកបាទ ចឹង delete មកវាជាការស្រាច់អស់ហើយអញ្ចឹងនៅក្នុងនៅក្នុងហ្នឹងគឺអត់មានរូបនឹងទៀតទេ បាទអញ្ចឹងរូបដែលយើងលុបហ្នឹងអត់មាននៅក្នុងប្រព័ន្ធទូរស័ព្ទអញ្ចឹងយើង បានទៀតទេបាទអញ្ចឹងអ្នកណាក៏ឆែកអត់ឃើញដែរបាទអរគុណច្រើនអរគុណ